ជំរាបសួរប្រិមិត្ត VKC ទាំងអស់ជាទីគោរពនិងជាទីរាប់អានស្វាគមន៍មកកាន់ការផ្សាយ របស់ខ្ញុំកណាខ្ញុំបាទបាទនេះនៅ ក្នុង page ដែលជាប់បំរាម បាទក្នុង page ដែលជាប់បំរាមហើយខ្ញុំសាកលបងហាក់ឡាយនៅក្នុង page ដែលជាប់បំរាម ព្រោះភេកដែលជាប់បំរាមហ្នឹងខ្ញុំឡាយតាមកម្មវិធី2តែឡាយអត់បានហើយខ្ញុំចូលជាមួយនឹង Creator Radio ខ្ញុំផ្សាយចេញពី Creator Radio វិញបាទអញ្ចឹងចាំមើលមើលផ្សាយតាម page ដែលជាប់បំរាមហ្នឹងតើផ្សាយកើតដែរឬអត់ទេណាបាទនេះផ្សាយកើតតាបាទ បើផ្សាយតាមផ្សេងផ្សេងផ្សាយអត់កើតទេបាទវាប្រាប់ថាផ្សាយអត់កើតទេឥឡូវខ្ញុំផ្សាយកើតបាទស្វាគមន៍បងប្អូនទាំងអស់គ្នាណាស្វាគមន៍លោកពូរីឆាតរីឆាតសម្ដេចរីឆាតលោកពូសម្ដេចរីឆាតមើលសូមជំរាបសួរបាទបងប្អូនជំរាបសួរទាំងអស់គ្នាណាហើយអឺខ្ញុំអឺថ្ងៃនេះគឺថាមានសោមនស្សរីករាយ ដែលខ្ញុំកណាស់ខ្ញុំបានទទួលសមាជិកថ្មី VKC TV បាទអឺបងអូនឈុនវៀនហើយនឹងបងម៉ៅវិបុលបាទជាសមាជិករបស់ទូទូមនសិកាហើយមិនមែនគាត់ធ្វើសម្រាប់តំណសិកាមួយទេគាត់អាច ធ្វើជាមួយនឹងកម្មវិធីផ្សេងផ្សេងសពបែបយ៉ាងប៉ុន្តែគាត់ថាគាត់ឈរជើងជាមួយមនសិការចាប់ផ្ដើមជាមួយមនសិការទៅបាទគាត់អាចផ្សាយនៅក្នុងកម្មវិធី ANZTV អសុំទោសគាត់អាចផ្សាយនៅ ក្នុងក្រមអ្នកប្រយោជន៍គាត់អាចផ្សាយនៅ ក្នុងក្រមផ្សេងផ្សេងទៀតបងមែនស្ថាវរិនសូមជម្រាបសួរបងជំរាបសួរអាដាមអឺ សុខសប្បាយបាទបងមែនសថាវរិនម៉ែក្មេកធីតាភូបាទសូមជំរាបសួរហើយបងប្អូនទាំងអស់គ្នាជំរាបសួរទាំងអស់គ្នាទេណាបាទអឺมันបានអឺហៅឈ្មោះទាំងអស់គ្នាទេហើយអឺខ្ញុំកណាខ្ញុំ នៅថ្ងៃនេះគឺថានាងសគុណអូក្រុមអ្នកប្រយុទ្ធនាងសគុណយើងចាប់ផ្ដើមនៅថ្ងៃណា ចាប់ផ្ដើមរៀបចំចាប់ផ្ដើមប្រាប់ពួកយើងខ្ញុំផងខ្ញុំជួយអឺចូលរួមផងក្រុមអ្នកប្រយុទ្ធឥឡូវនាងសគុណឥឡូវហ្នឹងចិត្តតិចទៀតហ្នឹងមិនយូរទេឡើងងារជាសម្ដេចដែរបាទឡើងងារជាសម្ដេចដែរឲ្យតែមកដល់ស្រុកស្រុកអាមេរិកហ្នឹងគេថាអឺប្រឹងដើម្បីប្រទេសជាតិមិនយូរទេឡើងងារជាសម្ដេចអស់ហើយអត់មាននៅទេ កុំឲ្យចាញ់កុំឲ្យចាញ់អាសម្ដេចចាប់មហាក្សត្រឲ្យចុតម៉ាយអីចុះហត្ថលេខាក្នុងខែ2ខែ2និងខែខែម៉ានខែ2នឹងបាទត្រូវហើយបាទហ្នឹងហើយរៀបចំទៅបាទហើយមានរឿងអីទៅតាក់ទងសម្ដេចព្រះអនុជដាលេអុយនៅក្បែរនោះទៅណាហ្នឹងហើយ មានអីទេទៅគាត់វឹងទៅអត់អីទេណាហើយអឺអឺនឹងបងប្អូនយើង អាទៀតអាទៀតព្រោះយើងមកដល់នេះហើយយើង មានទីធ្លាសម្រាប់ផ្ដល់នៅព័ត៌មាននិងផ្ដល់នៅការគិតរបស់យើង និងការប្រយុទ្ធប្រឆាំងជាមួយនឹងរបបនឹងយើងមិនភ័យខ្លាច នៅ ក្នុង ការបញ្ចេញមតិយោបល់ សំខាន់កុំតែយើងបញ្ចេញមតិមកដល់ចង់សម្លាប់គេ ចង់អីអានឹងគឺវាមិនត្រូវមែនប៉ុន្តែបើគ្រាន់តែបញ្ចេញយោបល់រិះគន់ជេរបន្តិចបន្តួចណាវាអត់មានបញ្ហាទេនៅស្រុកនេះអាខ្លាចតែយើង ប្រមាថសម្រាប់គេទេយើងតែហាមឲ្យខាតកុំប្រមាថសម្រាប់គេពីព្រោះធម៌ព្រះលោកក៏ហាមដែរសាសនាហាម ផ្លូវអាណាចក្រក៏គេហាមដូចគ្នាអញ្ចឹងណា ណាបាទធ្វើមករិះគន់អត់បញ្ហាបាទអរគុណណាបងប្អូនណាខ្ញុំនៅថ្ងៃនេះនៅថ្ងៃនេះដែរខ្ញុំតាមពិតរឿងមិនទេបតកើតថ្ងៃនេះទេបងអាដាមម៉ែនស្ថាវរិនរឿងដែកជោកុយអ៊ូអួតអួតកប់ពពកដល់ពេលធ្លាក់មកជ្រោកជ្រោកក្នុងរណ្ដៅប្រគុណបាទ ពីរឿងអឺហ៊ុនសែនគេអួតថាគាត់អ្នកស្នើសុំឲ្យអ្នកស្នើសុំឲ្យណែឲ្យរបបមានអង្គលៀងដោះលែងអឺអ្នកទីប្រឹក្សារបស់ អ្នកស្រីអង្គសានសុជាណាដែលជួនជាតិអូស្ត្រាលីមួយនោះគាត់ជាទីប្រឹក្សារបស់អ្នកស្រីអង្គសានសុជីបាទ ហើយហ៊ុនសែនអានដឹងយ៉ាងម៉េចគាត់អួតគាត់អួតគេអត់តន់ដោះលែងផងអញ្ចឹងគាត់ទទួលបានព័ត៌មានពីណាមកបាទយើងយើងវាឆ្ងល់ដែរណាអឺវានាយករដ្ឋមន្ត្រីមួយទាំងមូលណាបងប្អូនណាមិនមែនជារឿងលេងសើចលេងបៃលុកបៃលណាបងប្អូននាយករដ្ឋមន្ត្រីមួយទាំងមូលហើយចេញ សាជាសាធារណៈមួយទាំងមូលងាប់ហើយលទ្ធផលចុងក្រោយងាប់ហើយទៅពួនឯណាទេមិនដឹងយកមុខទៅຕົកឯណាទេបើខ្ញុំវិញខ្ញុំប្រាប់បងប្អូនណាបើខ្ញុំវិញខ្ញុំមិនដឹងយកមុខទៅຕົកណាទេបងប្អូនដល់និយាយអួតខុសតំណងអីចឹងខ្ញុំអីនិយាយអួតដល់លេងមកសុំទោសគេ ងាប់ហើយនាយករដ្ឋមន្ត្រីតំណាង អីគេគេថានាយករដ្ឋមន្ត្រីណាគេថាបើតែយើងយើងមិនដែលថាហ៊ុនសែននាយករដ្ឋមន្ត្រីទេយើង ថាហ៊ុនសែននឹងជាមេចៅទេជាក្រុមចៅរដ្ឋាភិបតេយ្យណាបាទបើតែគ្នាគេគេហៅគ្នាគេជាសម្ដេចអីណាសិតតាទេវតាចាប់ជាតិសិតតាស្អីណាណៃណូហើយដល់ពេលលទ្ធផលចុងក្រោយម៉ែហើយហើយលេង រឿងប៉ិនភ្នំលេងមកអួតអីណាធ្វើឯងអឺតំណងចេះបងប្អូនតំណងអាឆ្នាំអីឆ្នាំអីដែលគាត់លេបមកពីការ៉េខាងជើងហ៎អាឆ្នាំអីគេអីយិនសិនណាយិនសិនមកពីការ៉េខាងជើងគាត់ថាយិនសិនមកពីស្រុកចិនអឺมันខ្លាំងដូចយិនសិនមកពីការ៉េខាងជើងឯងគេថាយិនសិនមកពីការ៉េខាងជើងគឺកំហွာ ហើយគាត់បានយិនសិនមកពីកូរ៉េខាងជើងឯងសង្ស័យផឹកយិនសិនហ្នឹងហើយបានឡប់គ្រឿងបាទហើយដល់ពេលអញ្ចឹងខ្មាស់គេដូចដើរស្រាតខោដូចដើរស្រាតខោអានេះអត់មានណាគ្រាន់តែលោកគ្រូសុនារាឈប់ស្រាតខោប្រមាណប្រមាណសប្តាហ៍សោះស្រាប់តាបាយជានឹកលោកគ្រូសុនារាមែនទៅ មើលលោកគ្រូសុនារា ផ្ដាំទៅលោកគ្រូសុនរាផ្ដាំទៅចេះតាសម្ដេចប្រហែលជានឹកលោកគ្រូហើយមើលទៅបានវល់លោកគ្រូធ្លាប់តែស្រាតខោគាត់ហើយដល់ពេលលោកគ្រូខានមកស្រាតខោគាត់ប្រហែលអាទិត្យសោះឥឡូវគាត់ស្រាតខោខ្លួនឯងឲ្យគេផ្ទាត់ពងដល់កធ្លាប់តែលោកគ្រូសុនរាចាប់ប្រស្រាតនោះវាធ្លាប់ហ៎ ហើយដល់ពេលលោកគ្រូសរាខានចាប់ប្រស្រាតប្រស្រាតខ្លួនឯងដល់មកហ្នឹងចាំបាច់ប្របាក់អើយដៃជោហើយដៃជោដៃជោកុយហើយខ្ញុំអាចឃើញឃើញព័ត៌មានដែលគេចុះផ្សាយខ្ញុំឃើញក្រោយគេមែនតែទៅខ្ញុំមិនសឹមពីរថ្ងៃនេះខ្ញុំរវល់ខ្ញុំរវល់ដកឃ្លីអត់រួចខ្ញុំអត់សូវបានតាមដានព័ត៌មាននេះ បាទហើយដល់ពេលចឹងទៅខ្ញុំបានទទួលព័ត៌មាននឹងក្រោយគេរាសីដាក់មែនហ្នឹងបងអាដាមឯស្ថាបរិនទៅហើយរាសីដាក់អរិយជនហើយបងប្អូនណាអាហ្នឹងគេហៅពីលស៊ីពីលពីលស៊ីពីលស្អីឯងស្អីធ្វើអាមេពីលអីចង់ទៅបដៅអាអូនលៀងអី អើយបងលេវអើយបងលេវងាប់ហើយបងលេវបងលេវឯងចង់ទៅបដៅបងអូនលៀងហ៎អីណែអងលៀងហ្នឹងមិនអងលេវទេណាអងលៀងហ្នឹងមិនដូចពួកអងលេវអាយ៉ងយួនទេណាអងលៀងវាផ្ដាច់ការមែនប៉ុន្តែវាអត់អាយ៉ងចិនអាយ៉ងហ៊ុនសែនទេណាកុំច្រឡំណាណាប្រាប់បើហើយទៅណា អានោះអង្គលៀងមិនមែនអង្គលេវទេណាអានឹងប្រាប់ដេជោកុយប្រាប់ទៅដេជោកុយហើយពួកអាមេអាថោងនៅក្រៅប្រទេសដែលគ្រប់គ្រងដេជោកុយហើយមើលអីណាហោះសម្ដេចជាវីរជនសន្តិភាពសម្ដេចពិតជាមហាអស្ចារ្យមហាថ្លៃថ្លាមហាអត់ដងអត់ដំ សម្ដេចបានទៅជួយប្រទេសភូមាឲ្យ មាន សន្តិភាព សន្តិសុខសន្តិភាពប្រពៃណីល្អធ្វើឲ្យបញ្ចប់សង្គ្រាមនៅប្រទេសភូមាចំណែកឯអាលៀងវាជាប្អូនធររបស់ សម្ដេចអង្គឡាវឥឡូវនេះសម្ដេចអង្គលៀងគាត់បានសន្យាជាមួយសម្ដេចអង្គឡាវហើយថាអោម្ចាស់បងអង្គឡាវអើយ អូននឹងមិនបាញ់គ្នាតទៅទៀតទេប្រសិនណាបើបង ជួយអូនឲ្យអូន បានចូលរួម កិច្ចប្រជុំអាស៊ាន ឆ្នាំ2022នេះចែយូយូឯងចង់ឈួតដែរចង់ចោលសិលខលភាសាតើម្ចាស់បងអាចឲ្យអូន ចូលរួមកិច្ចប្រជុំអាស៊ាន នៅឆ្នាំ2022ខាងមុខនេះបានទេម្ចាស់បង ម្ចាស់បងអាលេវបាននិយាយថាមិនអីទេប្អូនអាលាំងបងនឹងធ្វើរឿងសពបែបយ៉ាង រួមទាំង ប្រព័ន្ធផ្សព្វផ្សាយឃោសនិកដល់ថោកដល់ឈួតលីលីរបស់បងផងណា បងនឹងឲ្យប្អូន បានទៅចូលប្រជុំអាស៊ាននៅឆ្នាំ2022នេះជាក់ជា ពំខានឡើយណាអូនណាចង់ដូចសាំងសរុនដែរបងប្អូនហើយបានហើយបានលាងគេជៀវគេជៀងគេសេជៀងអូនណាបងលេវអើយយ៉ា ជួយអូនឯលាំងផងអើយយ៉ាព្រោះអីយេរៀមបងអើយយេអាធ្វើប្រធានឯអាស៊ានតុំអើយយ៉ា មិនអីទេអូនលៀងអើយអាអូយដល់កបងសំទោសសំតប៉ែបងយូយូឯងចុកតប៉ែជាងសម្ដេចអាលៀងសម្ដេចអាលេវទៀតអង្គតប៉ែបងយូយូចង់ចូលសាំងសរុនណានោះឆ្កោយទៅអេ បងប្អូនណាចឹងបានថាដល់ពេលហើយដល់ពេលហើយគេអត់ព្រមអញ្ចឹងអាអាអូននេះវាសន្យាថាឈប់បាញ់ហើយអាបងនោះថាមិនអីទេបើអូនឈប់បាញ់ចាំបងអឺបញ្ចុះបញ្ចូលសមាជិកអាស៊ានទាំងអស់ឲ្យនាំអាអូនឯងចូលប្រជុំដែរ ដល់ពេលដល់ពេលអាលាំងនោះដល់ពេលដៃជោដៃជោលេវគាត់ចេញដំណើរទៅផ្ទះមិនទាន់ទាំងចុះគូតស្រួលបួលផងស្រាប់តែលឺគេវាយខ្លួនលឺគេវាយខ្លួនគេវាយខ្លួនអាលាំងវាខឹងវាភ្លេចភ្លេចបាត់ពាក្យអាលេវដែលសន្យាគ្នានិយាយទៅវិញទៅមកអាលាំងអាលេវហ្នឹងអាលាំងអាលេវដល់ដល់ភ្លេចវាបជាកប៉ាល់ហោះ វាបញ្ជាកប៉ាល់ហោះទម្លាក់ក្របទៅបាញ់នៅណៃពីដោអេច្រឡំណៃពីដោនៅកាយា នៅទីក្រុងកាយាក្ដុំក្ដាំងក្ដុំក្ដាំងស្រាប់តាលេវឃើញតែតាលៀងពឹងអូនលៀងអាមិនបានជាអូនឯងធ្វើអញ្ចឹងបំបាក់មុខបងឲ្យដល់ម្លឹងអូនឯងបានសន្យាបងបានប្រកាសជាសាធារណៈរួមទាំងអាមីអាថោងអាយ៉ាអាយ៉ង ប្រព័ន្ធផ្សព្វផ្សាយដ៏ឈួតលីលារបស់បងបានផ្សព្វផ្សាយសរសើរបងយ៉ាងសម្បើមឥឡូវអាប្អូនឯងមិនបានធ្វើបាបបងចឹងហូទៅទៅស្ដីឲ្យគេបងប្អូនឯងមើលទៅទៅស្ដីឲ្យអាលៀងអាលៀងវាថាបងអាលាវឲ្យអូនធ្វើម៉េចបើគេមកវាយអូនបើអូនមិនវាយតបវិញធ្វើម៉េចបងណាបើបងឯងមិនចង់ឲ្យអូនវាយតបវាតើតាបងឯងហ្នឹងទៅប្រាប់ភាគីមកខាងទៀតនោះ ដើម្បីឲ្យភាគីមកខាងទៀតនោះគេគេឈប់មកវាយខ្ញុំបានខ្ញុំអត់វាយបានហើយបើគេវាយខ្ញុំឲ្យមកខ្ញុំតបមិនបងស្រាប់តែហ៊ុនសែននោះអូសម្ដេចអាឡេវខឹងហ្មងខឹងនឹកក្នុងចិត្តហ្នឹងអាទៅមកអាប្អូនធေါ်ចំគួតឯងអីក៏ម៉ែឯងចាំមើលអញធ្វើមិនម៉ាអត់ឲ្យឯងចូលប្រជុំអាស៊ានតោះបានប៉ុន្តែគេមិនថាអញ្ចឹងទេណាបើគេថាឯងចាំមើលអញរកវិធីឲ្យឯងមិនអាចចូលប្រជុំអាស៊ានបានស្រាប់តែមែន មែនទេហ៊ុនសែនបកកើតចំនួនជាមួយម៉ាឡេធ្វើបកកើតចំនួនជាមួយម៉ាឡេស៊ីជាមួយឥណ្ឌូនេស៊ីជាមួយលីវស៊ីឡុងបកកើតចំនួនគ្នាប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃថ្ងៃទី18 19ខែមករានោះលុបចោលអាត្រូវប្រជុំហ្នឹងណាលុបចោលហើយដោយ គេមិនព្រមយកអាលាំងចូលហើយដល់ហើយទៅគេដើម្បីលួងចិត្តអាលាំងគេថា អូនលាំងអាយើងគិតជួបគ្នានៅថ្ងៃខាងមុខទៀតយើងប្រជុំជួបគ្នាហ៎បានក្រោយមកគេជួបអាលាំងទៀតគេជួបអាលាំងទៀតព្រោះគេសុំអ្វីដែលបងសុំអូនបងសុំអូននៅ5ចំណុចបងសុំអូនឲ្យអូនអនុវត្តគោលនយោបាយកងសង្ស៊ីទាំង5ចំណុច ដែលពួកយើងបានជជែកគ្នាកាលពីឆ្នាំ2020 2021នោះសូមអូនអនុវត្តវាឲ្យបាន ហើយមួយយ៉ាងវិញទៀតអូនហើយបងសូមឲ្យអូនធ្វើយ៉ាងណា ដើម្បីឲ្យបានពួកបងបងចូលទៅចែកអំណោយ នៅ ក្នុងនឹងផងណាអូនហើយមួយយ៉ាងវិញទៀតបងសូមឲ្យអូន ជួយ ដោះលែងជនជាតិអូស្ត្រាលីម្នាក់ដែលជាស្អីស្អីស្អីស្អីនោះទៅដើម្បីឲ្យគាត់រួចខ្លួនផងណាអូន អាលៀងឆ្លើយថាអូខេមិនអីទេម្ចាស់បងអាឡេវខ្ញុំនឹងដោះលែងជនជាតិនោះហើយណាអានោះវាក៏ហក់ដែរស្រាប់ថ្ងៃមុនហ្នឹងហ៊ុនសែនឆាញ់កលអាលៀងអញ្ចឹងបើអាលៀងវាឆ្លើយថាវានឹងដោះលែងហ៎វាឆ្លើយថាវាដោះលែងហ៎ ស្រាប់តែចេញមកគេជាចង់ចេះទេរឿងនឹងវាជ្រុលក្បាលកពើអញ្ចេះរឿងវាជ្រុលក្បាលកពើអួតគាត់មិនដឹងធ្វើម៉េចគាត់ជួយប្រម៉ូតបងជេមសុកគាត់ជួយប្រម៉ូតគាត់គាត់គាត់គាត់គាត់គាត់ចង់ជេរជេមសុកគាត់ថាជេមសុកនិយាយហ្នឹងធ្វើឲ្យគាត់ជេរគាត់ដើម្បីឲ្យគាត់នឹងคลายខ្លួនជាអ្នកអោទាញអ្នកប្រឆាំងខ្ញុំថាអូយដេកចូលអេអេ ដៃនឹងអែអែបងជេមសុកជេបងឯងជេសម្ដេចអឺជេសម្ដេចដេកចូលលេវឯងតាំងតែពីតាំងតែពីយូអស់ទាញអ្នកប្រឆាំងបានផងឥឡូវគេដឹងថាបងជេមសុកចូល ទៅស៊ីស៊ូជាមួយបងអាឡេវឯងហើយនឹងសម្ដេចអាឡេវឯងហើយនឹងរួចដល់ពេលចេញមកវិញគ្រាន់តែសម្ដេចអាឡេវឯងនឹងជេរហើយបងជេមសុក ចេញមកវិញហ្នឹងអាចអស់ទាញពួកប្រឆាំងបានអូអែអែនយោបាយអាចគូអញ្ចឹងចេះតែមកលេងតែងាប់ហើយសំបីតែសណោះណាសំបីតែសណោះបងលេងសេងសុធារីហ្នឹងក៏គាត់យល់ពីអ្វីដែលមិនដាច់ដូចជួឯងនិយាយដែរងាប់អើយណាបងប្អូន អូដល់កហ្មងហើយហើយដល់ពេលគាត់ប្រម៉ូតអ្នកលោក James Sock ណាខ្ញុំដឹងថាលោកនិយាយទាំងឡាយនឹង ចង់ឲ្យខ្ញុំជេរលោកណាដើម្បីឲ្យលោកនឹងទទួលបាន ចំណាប់អារម្មណ៍ពីពួកប្រឆាំងណាហើយដើម្បីទៅអស់ទាញពួកប្រឆាំងខ្ញុំមិនដឹងណាដូចជាករណីលោកនិយាយថាណែណែណែណែណែណែណែអើបើមានសង្គ្រាមអីហ្នឹងណា បើមានសង្គ្រាមអីហ្នឹងលោកអាមេរិកកាំងហៅទៅធ្វើសង្គ្រាមជាមួយខ្មែរ លោកមកធ្វើណែខ្ញុំមិនជេរលោកទេណាលោកសុកសកុន ព្រោះខ្ញុំដឹង ថាលោកនឹងចង់ទាញពួកប្រឆាំងហេគេគេធ្វើគេធ្វើអាល្បិចវាយខ្សែស្រោបអីមែនដូចមិនមែនពិតដូចមិនពិតពិតដូចពិតអីណាណៃអូយអាចប្រឡាក់ច្រវាក់ឲ្យហ៊ុនសែនអើយណាអាពិតដូចពិតមិនពិតដូចពិតហ្នឹងទៅបោកពួក RCVP ទៅក៏មកបោកអ្នកប្រឆាំងអូខេទៅអត់រួចទេគីឡូហ៊ុនសែនឯនោះបើបោកគេបានម្លេះមិនបាច់សុំយកលុយមកទិញគេ ទិញមនុស្សឲ្យទៅបំរើខ្លួនទេ គឺទៅម៉ាអាចចង់ជេរទេអាបងប្អូនអាដល់ពេលហើយថាលោកឯងណាលោកឯងនឹងអន់ជាងឆ្កែទៅទៀតជេរបាត់គាត់ថាអត់ជេរជេរមិនសុខគាត់ថាខ្ញុំមិនជេរលោកឯងយឺយើធ្វើល្បិចគេខ្ញុំមិនជេរលោកឯងទេណាលោកអើលោកសុកសគុណ ខ្ញុំមិនជេរលោកឯងទេប៉ុន្តែលោកឯងដូចឆ្កែអញ្ចឹងអន់ជាងឆ្កែមែនទេអន់ជាងឆ្កែទេឆ្កែក៏វាស្គាល់សបុកវាដែរអញ្ចឹងចុះឆ្កែណាមានសបុកឈួតទេអីអូសែតហើយនោះក៏ស្កែស្គាល់សបុកវាដែរសបុកហ្នឹងគេប្រើបានតែសัตว์បាក់សាបាក់សៃតា ហើយឆ្កែគេប្រើខ្ទោមគេប្រើផ្ទះឆ្កែ អានឹងឈួតហើយគេអួតគេអួតវាជ្រុលដល់វាជ្រុលអូវាជ្រុលក្បាលកពើអួតពីនេះប្រម៉ូតកូនចៅខ្លួនឯងនោះហើយបងប្អូនចាំតែឲ្យតែគាត់ជួយប្រម៉ូតឲ្យតែហ៊ុនសែនជួយប្រម៉ូតគឺគាត់តែតែធ្វើចឹងគាត់តែតែជាចឹងឯងវាមិនដែរអីអាតដាល់តដាល់ចឹងបោកបានដល់ពួកអា CPP ល្ងងខ្លៅខួរក្បាលបកងឯង ប៉ុន្តែ CPP ខ្លះគេឆ្លាតវៃគេដឹងពិតប្រកបហើយគេទៅអូយមិនដាច់មិនដាច់ទៅធ្វើអញ្ចឹងឲ្យតែអាឡុងវាយក្បាលទៅអីមិនដាច់អូយអាឡុងវាយទៀតឡើយហើយមែនអូចង់ចង់រើពោះគេនេះសោយគេនេះសោយខ្លួនឯងនិយាយខ្លួនឯងសោយខ្លួនឯងដូចឈួតចាចាបើអានោះឈួតជាងយើងទៀតយើងទៅហ្វល់អីបងប្អូនណាជាមួយបងប្អូនតាសើចមួយបងប្អូន ថ្ងៃនេះបាទសោយជាមួយបងប្អូនបងប្អូនគិតមើលមើលហើយឥឡូវខ្ញុំបើបើកវងកញ្ចក់តនឹងតិចណាខ្ញុំបើកវងកញ្ចក់តនឹងតិចកន្លែងគាត់ថាជេជេមិនសក់ដូចឆ្កែហ្នឹងណាអន់ជាងឆ្កែហ្នឹងណាគាត់គាត់ថាគាត់មិនជេទេដល់ពេលចុងក្រោយគាត់ជេហ្នឹងហើយគាត់ព្រាបធៀបអាព្រាបធៀបហ្នឹងជេហើយព្រាបធៀបហ្នឹងជេហើយគាត់គ្រាន់តែមិនហៅអាឆ្កែទៅតែគាត់ថា ជេមសុកឯងអន់ជាងឆ្កែទៀតមានន័យថាហ្នឹងវាបើជេអាឆ្កែទៅវាថោកវាថ្លៃបន្តិចប៉ុន្តែអន់ជាងឆ្កែទៅវាថោកជាអាឆេទៅទៀតណាអូខេឥឡូវខ្ញុំប្រាប់បងប្អូនចេះណាខ្ញុំចង់ប្រាប់បងប្អូនចេះខ្ញុំចង់ប្រាប់បងប្អូនថាជេមសុកគ្រាន់តែនិយាយទេ right បងប្អូន ជេមសុកគាត់គ្រាន់តែនិយាយទេប៉ុន្តែអ្នកដែលអន់ជាងឆ្កែរាល់ថ្ងៃហ្នឹងណាគេអ្នកដែលអន់ជាងឆ្កែរាល់ថ្ងៃបងប្អូនណាគេអ្នកដែលអន់ជាងឆ្កែរាល់ថ្ងៃដែលធ្វើបាបខ្មែរជេមសុកគ្រាន់តែនិយាយថាបើអាមេរិកាំងមានសង្គ្រាមជាមួយជាមួយប្រទេសកម្ពុជាអាមេរិកឲ្យគាត់ទៅកាន់កាភ្លើងទៅធ្វើសង្គ្រាមគាត់ទៅហើយហ្នឹងហើយគាត់និយាយអញ្ចឹងណា ហើយហ៊ុនសែនថាជេមសុកនឹងអន់ជាងឆ្កែទៅទៀតប៉ុន្តែឥឡូវយើងសួរថារាល់ថ្ងៃហ្នឹងនឹងកន្លងមកតើជេមសុកបានទៅវាយក្បាលខ្មែរ ទៅធ្វើបាបខ្មែរហើយនៅឥឡូវយើងដាក់សំណួរចេះចុះរាល់ថ្ងៃហ្នឹងអាណាដែលវានិយាយកោកកោកកំពុងតែធ្វើបាបខ្មែរហ្នឹងឥឡូវយើងដាក់សំណួរអញ្ចឹងយើងដាក់សំណួរថា ចុះអាណារងថ្ងៃហ្នឹងដែលវាកំពុងតែធ្វើបាបខ្មែរ វាថាទៅរួមដៃមួយបរទេស ដឹងជាតិកំណើតវាចុះអាចង្រៃណា វារត់ទៅចំនួនអឺអឺ78 79ណាវារត់ទៅ78រត់ទៅ78ហ៎រត់ទៅណារត់ទៅសុកយួន78ហ៎រត់ទៅសុកយួន78 ហ៊ុនសែនរត់ទៅស្រុកយួនហើយចុះហេតុអីបានជាហ៊ុនសែនរត់ទៅស្រុកយួនទៅនាំយួនមកវាយខ្មែរហាអានឹងឆ្កែអន់ជាងឆ្កែឬក៏ស្មើឆ្កែឥឡូវយើងថាអញ្ចឹងចុះអន់ជាងឆ្កែឬក៏ស្មើឆ្កែឥឡូវហ៊ុនសែនយើងដាក់សំណួរសួរអញ្ចឹងណែហ៊ុនសែនខ្ញុំដាក់សំណួរទេណាខ្ញុំមិនចោលលោកឯងទេណាខ្ញុំនិយាយត្រង់ខ្ញុំមិនចោលលោកឯងថាលោកឯងឆ្កែទេ ប៉ុន្តែខ្ញុំចង់យកសម្ដីលោកឯងដែលជាយាមសុកអន់ជាងឆ្កែហ្នឹងណាខ្ញុំចង់យកទៅបកស្រាយខ្ញុំចង់សួរលោកឯងវិញពេលដែលលោកឯងរត់ទៅស្រុកយួននាំយួនមកសម្លាប់ខ្មែរគ្នាឯងពលពតមិនខ្មែរ ពលពត ប្រឆាំងជាមួយយួនមិនអញ្ចឹងពលពតទោះជាវាសម្លាប់មនុស្សមែនប៉ុន្តែវា ប្រឆាំងជាមួយជនបរទេសឈ្លានពានចំណែកឯហ៊ុនសែនឯងទៅនាំបរទេសឈ្លានពាន មកឆ្លៀនពៀនទឹកដីប្រទេសកម្ពុជាអានឹងអាម៉េចវិញចុះមើលមើលមើលមើលមើលមើលខ្ញុំសួរហ៊ុនសែនឯងហើយខ្ញុំសួរពួកពួក RCPP ទាំងឡាយអើយចូលឯងឆ្លោយប្រាប់សម្ដេចដេកជូឡុងបន្តិចមើលថាតើដេកជូដេកជូសែនសម្ដេចអាឡេវហ្នឹងឲ្យជាមួយនឹងណែបរិជ្ជគ្រូអឺជេមសុកណាបរិជ្ជគ្រូជេមសុកហ្នឹង អ្នកណា អន់ជាងឆ្កែជាងខ្ញុំថាខ្ញុំមិនកាន់ជើងបងបរិជ្ជគ្រូជេមសុកទេខ្ញុំថាជេមសុកអត់តន់ធ្វើបាបនរណាម្នាក់ទេពិតណាស់ថាមាត់គាត់និយាយចឹងពិតគាត់អត់មានធ្វើបាបណាម្នាក់ឯងរងហើយអត់តែម្នាក់គាត់មិនបានធ្វើបាបគេផងប៉ុន្តែអាអ្នកនិយាយថាជេមសុកអន់ជាងឆ្កែនោះ ខ្លួនឯងកំពុងតែចង្អោលដាក់ខ្លួនឯងគាត់ចង្អោលចឹងគាត់ចង្អោលទៅជេមសុកចឹងហើយមករៀមដៃ3មរៀមចង្អោលដៃមរៀមដៃ3ចង្អោលមកខ្លួនឯងតាមពិតហ៊ុនសែននឹងបើជេមសុកអន់ជាងឆ្កែហ៊ុនសែននឹង អន់ជាងឆ្កែ3ដងហេតុអីពីព្រោះរាល់ថ្ងៃពេកមុន79ឯងរត់ទៅពឹងយួន ដើម្បីឲ្យយួនមកសម្លាប់ខ្មែរ មកសម្លាប់ខ្មែរ ហើយប៉ុលពតប្រឆាំងជាមួយយួន right ប៉ុលពតប្រឆាំងជាមួយយួនប៉ុន្តែគ្រាន់តែប៉ុលពតហ្នឹងការក្រុមការដឹកនាំរបស់គាត់ហ្នឹងធ្វើឲ្យមានការសម្លាប់បល័យពូជសាសខ្លួនឯងអានឹងវាជាទោសមួយដាច់ដោយឡែករឿងឯការការពារពូនភាពទឹកដីរឿងមួយដាច់ដោយឡែកប៉ុលពតមានទោសពីរឿងបល័យពូជសាសប៉ុន្តែប៉ុលពត មានការស្នេហាជាតិទៅលើទឹកដី មាតុភូមិព្រោះគេការពារទឹកដី ពីជនឈ្លានពានហ៊ុនសែននាំគ្នាហ៊ុនសែននាំគ្នារត់ទៅស្រុកយួនដើម្បីនាំយួនមកសម្លាប់ខ្មែរតើអាណាអន់ជាងឆ្កែជាងអាណាណាអានឹងមួយមួយដៃជោហើយបើសំណួរសួរថាចេះអើបើសិនណាជា ពួកអាស៊ី VP វាឆ្លោយចេះឧបមាថាបើវាឆ្លោយណា អា CVP ប្រកាសទៅឆ្លើយហើយវាឆ្លើយថាសម្ដេចទៅពឹងយួនដើម្បីមកជួយសង្គ្រោះប្រជារាស្ត្រប្រជារាស្ត្រខ្មែរបើមិនអញ្ចឹងទេប៉ុលពតសម្លាប់ខ្មែរងាប់អស់ហើយខ្ញុំថាប៉ុលពតនឹងស្អីគេប៉ុលពតមិនខ្មែរឃីវសំផនមិនខ្មែរអៀងសេរីមិនខ្មែរនួនជាមិនខ្មែរយើងថាអញ្ចឹងចុះណាខ្ញុំមិនដឹងប្រវត្តិពួកនឹងច្បាស់ប៉ុន្តែយើងថាអញ្ចឹងចុះណា ហើយចុះបើវាសម្លាប់មនុស្សអស់ហើយចុះវាវាធ្វើរដ្ឋមន្ត្រីនឹងគ្រប់គ្រងអីគ្រប់គ្រងឆ្កែខ្ញុំសួរខ្ញុំសួរថាបើសម្លាប់ខ្មែរអស់មានន័យថាពលពតឃីវសំផនអៀងសេរីនឹងវាធ្វើបង្កើតរដ្ឋាភិបាលគ្រប់គ្រងឆ្កែហ្មងព្រោះចុះវាសម្លាប់មនុស្សអស់ហើយមានមនុស្សណាទៀតមានខ្មែរណាទៀតបើវាសម្លាប់អស់ហើយលេងហើយហើយក៏វាសម្លាប់ខ្មែរអស់វាគ្រប់គ្រងយួន ទេបើថាយួនជាពលបើថាបើថាពលពតជាយួនអានឹងទៅកាត់ក្តីនៅស្រុកយួនទៅចាប់វាទៅស្រុកយួនដោយប៉ែនសវណ្ណទៅអើបើថាខៀវសំផនជាយួនកាត់វាទៅកាត់ក្តីនៅស្រុកយួនបើថាពួកនឹងចិនឲ្យទៅនាំគ្នាទៅកាត់ក្តីនៅស្រុកចិនទៅអញ្ចឹងមានន័យថាពួកនឹងជាជនជាតិចិនជាជនជាតិយួនមកធ្វើជាបកកើតរដ្ឋាភិបាលនៅស្រុកខ្មែរសម្រាប់តែខ្មែរចោលទុកជនជាតិវាអញ្ចឹងអានឹងអានឹងបើសិនណាជាគេដាក់សំណួរណា គេដាក់សំណួរមកអញ្ចឹងគេដាក់សំណួរមកអញ្ចឹងថាជួយខ្មែរអឹងព្រះអាសម្ដេចដើម្បីជួយ សង្គ្រោះខ្មែរចម្លើយមួយទៀតជាចម្លើយ logic ចម្លើយ James Sock បើមានសង្គ្រាមរវាងខ្មែរជាមួយអាមេរិកមែនប្រកាសណាស់គឺមកពីអាហ៊ុនសែនរាល់ថ្ងៃហ្នឹងណាយើងនិយាយឲ្យចឹងមកពីអាមេ ដឹកនាំរាល់ថ្ងៃហ្នឹងវាធ្វើបាបខ្មែរហើយវាបង្កើតសត្រូវអញ្ចឹង ខ្មែរនាំអាមេរិកដើម្បីទៅសង្គ្រោះប្រទេសជាតិដោយហ៊ុនសែននាំយួនទៅសង្គ្រោះប្រទេសជាតិមានអីខុសគ្នាមិនហើយថាហើយថាគេខុសហើយឯងនាំយួនមកសង្គ្រោះខ្មែរហើយថាឯងត្រូវហើយដល់ពេលយើងបបួលសហរដ្ឋអាមេរិកទៅសង្គ្រោះខ្មែរហើយថាយើង សន្តិទ្ធភាពហើយថាយើងហ្នឹងអន់ជាងឆ្កែចុះបើឯងរងថ្ងៃធ្វើបាបខ្មែរ ឯងមិនឲ្យសេរីភាពគេឯងមិនឲ្យប្រជាធិបតេយ្យគេគេមិនងើបដល់ពេលមិនងើបឯងមិនប្រក្រាបដល់មិនប្រក្រាបមានខ្មែរក្រៅស្រុកហ្នឹងគេបបួលប្រទេសដតីដតីហ្នឹងទៅដាក់ទន្ទុនកម្មឯងបើដាក់ទុនកម្មឯងស្ដាប់ទៅវាយឯងហើយដល់ទៅវាយឯងហើយថាគេអន់ជាងឆ្កែហើយចុះឯងនោះកាឯងរត់ទៅស្រុកយួនទៅនាំយួនមកឆ្លៀនពៀនខ្មែរនោះ អានឹងឯងអន់ជាងឆ្កែទៅទៀតចុះអីអានេះវើយចេះតែនិយាយទៅហ្មងអា អញនិយាយសុំទោសបងជេរខ្លាំងនេះគេសុំទោសចេះនិយាយទៅហ្មងអាឡេអាលើប៉ភ្លីប៉ភ្លើមិនចេះអាគាត់នេះនិយាយភ្លើភ្លើមិនចេះសិតតាឥឡូវឥឡូវខ្ញុំបិទវងកញ្ចក់ប៉ុណ្ណឹងចុះណាបងប្អូនណាបិទវងកញ្ចក់ណាចុះហើយនិយាយទៅទៀតនឹងហ៊ុនសែនរីឯករាណូគាត់កំពុងអាស្រែតខោឲ្យមានអង្គលៀង បងប្អូនមើលដឹងឃើញទេចឹងហើយគាត់ថាគប់ពៀលនាំពៀលអីអឺពាក្យបុរាណគេថាគប់ប្រាជនាំប្រានបានសុកផងគប់ពៀលសៅម៉ងសងគុណយួតអាពុបពៀលសៅម៉ងអីគប់ប្រាជនាំប្រានឲ្យបានសុកណាគប់ពៀលនាំទុកមុខមួម៉ង គប់ប្រាជ្ញនាំឃ្លាតចាក់បាបផងគប់ពីលអាយ៉ងសងគុណយួនអឺកំណាប់ភាសាថៃមួយគេនិយាយចេះខ្ញុំអានភាសាថៃត្រូវឬក៏មិនត្រូវយ៉ាងណាសូមកុំថាអីថាវ៉ាន់ណាបងប្អូនខ្ញុំនៅចាំបានកាលខ្ញុំនៅរៀនគេថា Mr. True Pan Pandit ខ្លៃខ្លៅវមិតប៉ែនសត្រូវគេថាស៊ូមានសត្រូវ ជាមួយបណ្ឌិត ប្រសើរជាជាងគប់មិត្តជាមនុស្សពាលណាមីសត្រូវប៉ែនបណ្ឌិត ខ្លៃខ្លៅវមិតប៉ែនសត្រូវគេថាស៊ូមានសត្រូវជាមួយបណ្ឌិត ប្រសើរជាងមានមិត្តជាមនុស្សពាលអញ្ចឹងវាប្រសើរជាងគប់មិត្តជាមនុស្សពាលហ៊ុនសែនអាពីលនិងអាពីលវាទៅគប់គ្នាដល់វាទៅគប់គ្នា អេធម្មតាអាពីលនិងពីលវាវាប្រើបញ្ញាដាក់គ្នាណាបងប្អូនណាវាប្រើបញ្ញាដាក់គ្នាវាសងភ្លាមភ្លាមវាអត់សងយូរទេហ៊ុនសែនទៅមើងងាយអាលៀងយល់ថាអាលៀងនឹងវាប្រភ្លើអាលៀងគេចេះបាតបាតបោកហ៊ុនសែនឲ្យដឹកឆ្នាំតកៅឲ្យគេនោះដឹកបោកហ៊ុនសែនឲ្យដឹកឆ្នាំតកៅឲ្យគេនោះ បាទបាទបាទបាទ ដល់សន្យាអត់តាន់ប្រមាណហ៊ុនសែនខំមកអួតឲ្យក្អេងខំមកអួតហ៊ុនសែនអត់តាន់ចេញពីប្រទេសភូមាផងហ៊ុនសែនអួតងាប់ហ៊ុនសែនអួតឲ្យក្អេងនៅនេះនឹងថាអូអឺគាត់គ្រាន់តែគាត់មកជួបមានអង្លៀង2ថ្ងៃបងប្អូនដល់ពេលឥឡូវមកត្អូញត្អែមិនហេឥឡូវដឹងហ៊ុនសែនមកត្អូញត្អែមិនហេហ៊ុនសែនឲ្យខ្ញុំដោះស្រាយមិញបានដោះស្រាយអឺអី ដោះស្រាយភូមិខ្ញុំមានអាណត្តិប្រធានអាស៊ាននឹងតែមួយឆ្នាំតើខ្ញុំមានអីហ៎ខ្ញុំមានទៅបកែអីចុះអាណាអួតគេមិនថាអីណាគេគ្រាន់តែថាហ៊ុនសែនអើយកុំទៅលូកលាន់អីរឿងអាភូមិហ្នឹងអាណាឲ្យឯងទៅលូកលាន់រឿងភូមិសំបីតែអាឡុងហ្នឹងក៏ថាគិតតែស្រុកខ្លួនឯងឲ្យស្រួលបួសិនទៅទៅដោះស្រាយអីរឿងភូមិហ្នឹង ភូមិទុកឲ្យពលរដ្ឋភូមិគេធ្វើទៅឲ្យយើងដាក់តែសម្ពាធឲ្យទៅអនុវត្តគោរពកងសង្ស៊ីនោះទៅហ៎យើងប្រាប់ចឹងប៉ុន្តែឯងអូធ្វើជាចេះរឹងរូសហ៎ទៅណាអួតក៏អឺតក៏តោមចេញមកវិញប្រព័ន្ធផ្សព្វផ្សាយ1000ប៉ុស្តិ៍បហោះសិតតែណា សម្ដេចបានទៅរកសន្តិភាពឲ្យប្រទេសភូមិមាហើយអូហើយដល់ពេលឥឡូវមកត្អូនត្អែ ថាខ្ញុំមានពេលតែមួយឆ្នាំឲ្យខ្ញុំឲ្យខ្ញុំទៅដោះស្រាយរឿងវិបត្តិភូមិមាមិនកើតអ្នកក្រោយក្រោយដោះទៀតទៅបើខ្ញុំដោះមិនបានណាហើយនិយាយតាមអាសូនរោនេះមកបើខ្ញុំដោះមិនបានអ្នកក្រោយគេដោះទៀតទៅមានទៅស្អីអើចុះមានទៅស្អីស្រុកខ្លួនឯងណាប្រទេសខ្លួនឯងអាចឲ្យបតា រឿងកម្មករខ្លួនឯង300នាក់ខ្លួនឯងអត់ដឹងទាំងខ្យល់អីផងឥឡូវនឹងចាប់ការប្រក្រាបគ្នាសពបែបយ៉ាងទាំងអស់ដោះស្រាយអត់រួចផងគ្រាន់តែ300នាក់ដោះស្រាយអត់រួចផងហើយចំនួនមកឯងទៅដោះស្រាយឲ្យមានអង្គលៀងមិនរួចហើយបើខ្លួនឯងប្រឡាក់ឲ្យបតេបតាខ្លួនឯងជាជន់ខូខើជាងអាមានអង្គលៀងផងខ្លួនឯងខូខើជាងអាមានអង្គលៀងផងហើយចង់ទៅបតៃអាមានអង្គលៀងអាម៉េច វាស្ដាប់យើងបងប្អូនណាអញ្ចឹងហើយបានគេអត់ឲ្យមនុស្សដែលផឹកទៅបដៅអ្នកផឹកទេមនុស្សលេងលបែងគេអត់ឲ្យទៅបដៅមនុស្សលេងលបែងទេមនុស្សពៀលគេអត់ឲ្យទៅបដៅពៀលទេយល់ទេបងប្អូនយល់ទេតួនាទីបណ្ឌិតត្រូវបដៅពៀលតួនាទីអ្នកអត់ផឹកត្រូវទៅអ្នកកាន់សិលទៅបដៅអ្នកផឹកណា តួនាទីអ្នកដែលមិនលងនៅក្នុងលបែងភ្នាល់ទៅបដៅអ្នកដែលលេងលបែងភ្នាល់ឯងប្រើអាចោឲ្យទៅបដៅចោហុយវាស្ដាប់អាចោនឹងវាស្ដាប់វាថាអាចហើយនឹងចោដោយអញដែរតាឯងមកប្រាប់អញធ្វើស្អីអញចេះហើយអញមិនទៅប្រភ្លឺទេបើអញបើអញប្រភ្លឺអញមិនមែនកាន់អំណាចបានយូរដោយតែឯងដែរទេអញ្ចឹងហ៎ បងប្អូនណាអានឹងហើយដែលខ្ញុំកណាខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនណាខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនហ្នឹងឲ្យបងប្អូនជួបរួមជាតិទាំងអស់ដែលប្រជាពលរដ្ឋខ្មែរហ្នឹងគេថាអានឹងហើយអត់ស្គាល់ទួលនីតិខ្លួនឯងហើយអត់ស្គាល់ខ្លួនឯងជានរណាហ៊ុនសែនតកណាមិនស្គាល់តែខ្លួនឯងជាអ្នកណានឹងបរាជ័យយល់ទេបរាជ័យចឹងផ្ទួនផ្ទួនបរាជ័យរហូតបរាជ័យរហូត ហើយឥឡូវអត់ទាន់ដឹងអីផងគេអួតទៀតឃើញទេរបបយោធាវាសងសឹកភ្លាមភ្លាមអញ្ចឹងហើយបានគេថាមីសទ្រូប៉ែនបណ្ឌិតខ្លៃក្លាវមិត្តប៉ែនសទ្រូ គេថាស៊ូមានសត្រូវជាមួយបណ្ឌិត ប្រសើរជាងគប់មិត្តជាមនុស្សពីលព្រោះបណ្ឌិតបើទោះជាយើងឆ្លោះជាមួយគាត់ជេរគាត់យ៉ាងណាក៏ដោយគាត់អត់មានបន្ទុះសារាយខឹងសម្បាតបជាមួយយើងទេអានឹងបណ្ឌិតបណ្ឌិត មាន ការយោគយល់ច្រើនទោះជាឆ្លោះគ្នាក៏ដោយ ក៏គេអត់ចងកនុំគុំគុណដែរប៉ុន្តែបើអាជនពីលវិញបងប្អូនណាថ្ងៃហ្នឹងវាចាញ់យើងស្អែកឡើងវារកវិធីសម្រាប់យើងឲ្យតទៅបានអញ្ចឹងហើយបានជា លោកថាត្រូវជៀសវាងឲ្យផុត ជាមួយនឹងការសែបគប់ជាមួយនឹងមនុស្សពីលហ្នឹងណាការប្រើប្រាស់របស់មនុស្សពីលការចាយលុយរបស់មនុស្សពីលអាការដែលមនុស្សពីលទិញប្រើប្រាស់បានហ្នឹងត្រូវជៀសឲ្យផុតជៀសបានជៀសទៅហ៊ុនសែនហ្នឹងគឺជាមេដឹកនាំអន្តពាល ជាមេដឹកនាំប្រទេសអន្តពាលនៅក្នុងអាស៊ីនឹងមានតែមានតែហ៊ុនសែននឹងនឹងអាលៀងនឹងបងប្អូនធម៌វាគឺជាមេដឹកនាំបែបអន្តពាលអញ្ចឹងបើបើយើងមានមេដឹកនាំបែបអន្តពាលអញ្ចឹងយើងកុំទៅសែបគប់ជាមួយវាពេកថ្ងៃហ្នឹងណាអ្នកឯងវាប្រើឲ្យអ្នកឯងទៅសម្លាប់គេវាប្រើអ្នកឯងឲ្យតែសម្លាប់បុគ្គលកវាប្រើបុគ្គលខឲ្យទៅសម្លាប់អ្នកឯងយល់ទេ ហើយវាសម្លាប់តគ្នារហូតចុះបើវាមិនសម្លាប់តគ្នាវាមិនដឹងអើវាមិនវាមិនបាត់ភ័យពីព្រោះឧបមាថាប្រើអាម្នាក់ឲ្យទៅបាញ់លោកកែមលីហើយប្រើអាម្នាក់ទៀតឲ្យទៅសម្លាប់ឬឲ្យទៅទទួលទោសជំនួសបណ្ឌិតកែមលីហ្នឹងយកចំពោះអាអ្នកបាញ់បណ្ឌិតកែមលីហ្នឹងឃើញទេពួកវាតែងតែប្រើវិធីហ្នឹងណាបងប្អូន វាទៅតែប្រើវិធីហ្នឹងឥឡូវហ្នឹងវាឲ្យទទួលទោសសំណាងហើយវាអត់សម្លាប់ចោលណាប៉ុន្តែមិនយូរទេប្រហែលវាទៅដល់ហ្នឹងចាក់ថ្នាំស្រួលស្រួលហ្នឹងអាអ្នកដែលវាជួលហ្នឹងអត់យូរទេតែកាលណាវាអស់ចិត្តអស់អំណាចហ្នឹងវាចាក់ថ្នាំឲ្យងាប់អស់វាធ្វើចាក់ថ្នាំងាប់វាអាអ្នកស៊ីឈ្នួល គេហ្នឹងហើយភ័យឲ្យហើយទៅហើយកុំគិតថាហើយរស់នៅស្រួលហ្នឹងអត់ទេ អាអាអារបស់ហ៊ុនសែនហ្នឹងអាណាដែលចូលដៃលេងលបែងអញ្ចឹងអញ្ចឹងជាមួយវាគួងតែងាប់ដោយសារវាទេហើយយកលុយវាមកចាយហ៎អូខេចាយបានហើយយកលុយវាមកចាយបានអត់បញ្ហាទេប៉ុន្តែពេលដែលវារស់នៅសុខភាពល្អអូខេណាវានៅសុខភាពល្អវាអត់ធ្វើអីឯងទេប៉ុន្តែថ្ងៃណាមួយវាសុខភាពលែងល្អវាខ្លាចរឿងអាក្រក់របស់វាបែកការ វាត្រូវតែ ប្រើវិធីយ៉ាងណាធ្វើឲ្យពួកឯងហ្នឹងដាច់សង្ខារគ្រប់គ្រប់គ្នាចឹងហើយបានជាពួកអាអ្នកធ្វើអាអ្នកដែលជាសាកសីធំធំជាពិសេសអាមនុស្សមួយចំនួនដែលតសេកលៃប្រវត្តិសាស្ត្រហ៊ុនសែនអាហ្នឹងក៏ងាប់មុនហ៊ុនសែនដែរវាអត់អត់រស់មុនហ៊ុនសែនទេជឿខ្ញុំទៅ អាសុកទូចនេះដែលវាជួយឲ្យផែនទីយួនអីបានជោគជ័យអីហ្នឹងមុននឹងហ៊ុនសែនងាប់អាសុកទូចហ្នឹងក៏ងាប់ដែរជឿខ្ញុំទៅ អាសុកទួយនឹងក៏ងាប់ដែរងាប់មិនមែនដោយសារយើងទេដោយសារហ៊ុនសែនដោយសារហ៊ុនសែនព្រោះវាមិនអាចទុកអាមនុស្សដែលដែលដែលជួយកលៃប្រវត្តិសាស្ត្រឲ្យវាដែលជួយប្លន់ទឹកដីឲ្យវាទាំងអស់នឹងទេណាវាមិនទុកទេជឿខ្ញុំម៉ាម៉ាទៅព្រោះដៃចូលឡុងឡើងទៅដៃចូលឡុងត្រូវយកអាអស់នោះដើម្បីមកធ្វើជាសាស័យដើម្បីធ្វើជាសាស័យដូច្នេះវាត្រូវតែសម្លាប់សាស័យទាំងអស់នោះ អញ្ចឹងហើយបានជានិយាយរឿងនេះខ្ញុំចង់ផ្ដាំទៅអាអ្នកដែលចង់ធ្វើជាឆ្កែឆ្មារបស់ហ៊ុនសែននិងហ៊ុនម៉ាណែត នាថ្ងៃអនាគតណាលទ្ធផលពួកឯងនឹងដូចគ្នានឹងពួកអ្នកមុនមុនអញ្ចឹងសិតតងាប់អាភុនភាពនោះគេថាអាភុនភាពនឹង ដើរប្លន់អីគេមិនមែនទេអាភុនភាពនឹងប្លន់លុយយកទៅឲ្យហ៊ុនសែនតាតាមពិតហ៊ុនសែនចង់សម្លាប់អាភុនភាពហ៊ុនសែនប្រើអាភុនភាពនឹងឲ្យរត់ពុន ណាឲ្យរត់ពន្ធអាក្រក់លុយចែកគ្នាជាមួយនឹងហ៊ុនសែន ដែលជាឪពុកធរវាចែកគ្នាច្បាស់ណាខ្ញុំមិនមែនមិនដឹងទេអាភុនភាពរត់ពន្ធហ្នឹង គឺវាបើកដៃដោយហ៊ុនសែនវាបើកដៃដោយហ៊ុនសែនដោយខ្លាចអាភុនភាពនឹងក្បត់ខ្លួនពេលដែលរត់ពន្ធបានច្រើនហើយបានលុយច្រើនហើយខ្លាចអាភុនភាពនឹងក្បត់ខ្លួនធ្វើរកវិធីរកលេសចោតអាភុនភាពនឹងថាវារត់ពន្ធខុសច្បាប់ណា ហើយក៏ប្រើគ្នាវាហ្នឹងឲ្យទៅសម្លាប់អាភុនភាពចោលទៅពីព្រោះហេតុអីពីព្រោះកាលនោះនៅមានហ្វុនសំពេចនៅមានអីខ្លាចគេចាប់អាភុនភាពនឹងបានខ្លាចគេចាប់បានអីចឹងទៅអឺអឺខ្លាចគេចាប់អាភុនអាភុនភាពបានអីចឹងទៅ គឺវាដាមជាប់ទៅដល់ហ៊ុនសែនណាជាប់ទៅដល់ហ៊ុនសែនអញ្ចឹងហើយបានជាណាបានជាហ៊ុនសែននឹង ឲ្យគេសម្លាប់ អាភុនភាពចោលទៅនឹងគឺជាលទ្ធផលដែលធ្វើជាកូនធរហ៊ុនសែនណាលទ្ធផលដែលធ្វើកូនធរហ៊ុនសែនធ្វើជាឆ្កែគេហ្នឹងចឹងហើយបានអាទូចវាបុលក៏ដោយហៅហ៊ុនសែនលោកប៉ាលោកប៉ាអាទូចវាបុលតាំងសាដាអីហ្នឹងហើយហៅហ៊ុនសែនលោកប៉ាលោកប៉ាអឺហ៊ុនសែនអាកូនអាកូន នៅពេលឯងមានប្រយោជន៍ទេថ្ងៃណាមួយគេអត់ប្រយោជន៍អញប្រាប់ឯងហ៊ុនសែននឹងខ្វាក់ឯងចោលបាត់អាដោយអាភុនភាពចឹងហើយកុំជូហើយកុំជូណាភុនភាពអាប្រេស៊ីលហុកឡង់ឌីហេងពៅអឺអាអីមួយទៀតនោះអាចោនេះមេអាផៃវណ្ណៈនោះមេអាផៃវណ្ណៈនោះអាស្អីគេប្តីប្តីអូនអូនមុំហ៎ ប្តីអូនស្រីមុំនេះប្រពន្ធអ៊ីឈៀននេះប្រពន្ធក្រោយអ៊ីឈៀននេះណែប្តីខ្មុំនេះអេស្អីគេអាហ្នឹងអាស្អីគេអាហ្នឹងអាហ្នឹងអាហ្នឹងស្អីគេអាអីអាអីគេអាហ្នឹងឈ្មោះវាចុងចុងមាត់អារ៉ាស្មាច់អារ៉ាស្មាច់ហ្នឹងហើយអារ៉ាស្មាច់អរគុណផុនសែនអរគុណអារ៉ាស្មាច់ ហ៎ដោយអារាស្មាច់ដែលត្រូវជាមេបង្កើតរបស់អាអភ័យវណៈហ្នឹងដែលត្រូវជាមេបង្កើតរបស់អភ័យវណៈក្រោយមកអភ័យវណៈពេលដែលអភុនភាពងាប់ទៅ អភ័យវណៈហ្នឹងគឺបានបានស្រីមុំហ្នឹងយកទៅគៀកកោយហ្នឹងហើយអរគុណសម្ដេចព្រះអនុជដាលេណែបានទៅគៀកកោយអីបានមកសធុះទៅក៏នាងហ្នឹងទៅ អត់តែទៅស្រីការ៉ាអូខេ ទៅការ៉ាអូខេហ្នឹងរួចសម្ដេចព្រះរាមយើងហ្នឹងក៏ធ្លាប់ទៅបោបាច់ហូរជាស្ទឹងអីសម្ដេចព្រះរាមសេនរតនាយើងហ្នឹងតាមដែលប្រភពព័ត៌មានខ្ញុំដឹងជាមួយបានស្រីមុំហ្នឹងក៏ធ្លាប់ទៅញេះញោះគេដែរធ្លាប់ទៅញេះញោះគេនៅកន្លែងបុកបិយានៃបុកបិយាហ្នឹងហើយខ្មែរយើងគេហៅកន្លែងបុកបិយាហ្នឹងអឺនៅស្រុកនេះគេថាម៉េចណាអាហ្នឹងហៅអីគេហៅអីគេ ស្រុកនេះ snooker snooker ហ្នឹងហើយចឹងហើយលេងលេងសិតម៉ែម៉ែហ្នឹងហើយដល់ពេលក្រោយមកទៅអ៊ីឈៀនហ្នឹងទៅភ្នំពេញដល់ពេលអ៊ីឈៀនហ្នឹងទៅភ្នំពេញទៅចូលកន្លែងការ៉ាអូខេហ្នឹងឃើញស្រីមុំហ្នឹងឃើញបានស្រីមុំហ្នឹងឃើញបានស្រីមុំហ្នឹងក៏ស្អាតទៅក៏ញ៉ែគ្នាទៅហើយគេក៏យកបានស្រីមុំហ្នឹងមកដើម្បីអស់ទាញអ៊ីឈៀនហ្នឹងហើយអ៊ីឈៀនហ្នឹងក៏លេងប្រពន្ធដើមរហូតដល់ប្រពន្ធដើម យើងស្លាប់ទៅប្រពន្ធដើមវាស្លាប់ទៅប្រពន្ធដើមយើងប្រពន្ធដើមហ៊ីជានឹងស្លាប់ទៅក៏យកបានស្រីមុំនឹងហ្នឹងហើយបានបានស្រីមុំនឹងឥឡូវហ្នឹងអ៊ីឈៀននឹងគេចូលនិវត្តទៅក៏ឲ្យប្រពន្ធនឹងកាន់តំណែងមកគឺបានស្រីមុំនឹងគឺជាកូនយួនទេរៀងនឹងនោះយួនសុតបាទយួនមកធំនឹងក្តីនៅនេះមិនមែនយួនកើតនៅស្រុកនេះណាយួនធំដីនៅស្រុកនេះណាអានឹងបញ្ជាក់ឲ្យច្បាស់ និយាយឲ្យច្បាស់ហើយបើមិនជឿទេសួរសម្ដេចសេងរតនា ទៅពីព្រោះសម្ដេចសេងរតនាអគ្គនាយកទូតទូសម្លេងមសិកាហ្នឹងគាត់គឺ ជាអ្នកធ្លាប់ញេះញោះបេះបោះប៉េះប៉ោះលេះឡោះជាមួយ បានស្រីមុំហ្នឹងតាំងពីនៅកន្លែងបុកបិយាបើមិនបានធ្វើអីទេណា snooker snooker បានស្អីមុំហ្នឹងគឺមេកា snooker ហើយអាហ្នឹងនិយាយគ្នាហើយអានេះវាលេងសើចអីហើយសិតតែពួក CPP សិតតែចេញមកពីប្រភពអញ្ចឹងអញ្ចឹងហ្នឹងចេញមកពីប្រភពអញ្ចឹងអញ្ចឹងហ្នឹងមានស្អីណាកសិករមិនចំកសិករកសិកម្មមិនចំកសិកម្មហ្នឹងណាពួកនេះពួកអាណាថាណាចឹងហើយបានអ្នកទៅសែបគប់ជាមួយហ៊ុនសែនប្រយ័ត្នតែហ្នឹងហ្នឹងខ្ញុំបើកវងកញ្ចក់មកប៉ុណ្ណឹងអញ្ចឹង ខ្ញុំចង់សរុបមកវិញថា James Sock ឯណាដែលថោកជាងឆ្កែនោះហ៊ុនសែនឯងរាល់ថ្ងៃនឹងនឹងពួកហ៊ុនសែនឯងរាល់ថ្ងៃទៀតនឹងថោកជាងឆ្កែ3 4ដងហេតុអីហ៎ខ្ញុំអត់កាន់ជើងជេមសុកទេប៉ុន្តែជេមសុកបានបាន តែនិយាយទេគាត់និយាយហ្នឹងគាត់ប្រើពាក្យថាបើបើទេគាត់ប្រើពាក្យបើទេណា ហើយគាត់ទៅហ្នឹងក៏គាត់មិនថាទៅបាញ់ជាមួយខ្មែរទៀតគេថាទៅធ្វើសង្គ្រាមជាមួយខ្មែរគាត់ទៅបើអាមេរិកឲ្យទៅគាត់ទៅប៉ុន្តែគាត់ថាទៅហ្នឹងមានថាអង្គទៅបាញ់ជាមួយខ្មែរទៀតគាត់មិននិយាយចឹងទៀតគាត់គាត់ថាបើទៅតើអានេះចោតលៀបពណ៌គេហ្មងពូជខាន់សវណ្ណពូជហ៊ុនសែននេះបកកែលៀបពណ៌គេហ្មងនេះអានេះធ្វើនាយករដ្ឋមន្ត្រីលៀបពណ៌គេហ្មងលៀបពណ៌សំបីតាកូនចៅខ្លួនឯងចង់ប្រម៉ូតកូនចៅខ្លួនឯងលៀបពណ៌ខ្លួនឯងយី ណានឹងហើយចុងក្រោយប្រាប់គេទៀតតែមិនអីទេជេមសុកមាន មិត្តភាពជាមួយខ្ញុំរឹងមាំហើយឈួតចង់ប្រម៉ូត បងជេមសុក ចុងក្រោយនិយាយប្រាប់គេទៀតអានឹងហើយគេហៅវិធីពិតដូចមិនពិតមិនពិតដូចពិតណាពិតពិតឬមិនពិតដូចពិតឬដូចមិនពិតណាឥឡូវនេះឲ្យតែណាប្រឡាក់ប្រឡោះជាមួយហ៊ុនសែនអញណាមិនបាច់ឡោយនេះទេ គេដឹងទាំងអស់ប្រជារាស្ត្រខ្មែរគេដឹងទាំងអស់ហ្នឹងណាហ៊ុនសែនឯងប្រឡាក់ប្រឡោះជាមួយអ្នកណា អ្នកនឹងមានបាយកុំអាឡៃប្រើអីវិធីចារកម្មពិតដូចមិនពិតខ្ញុំប្រាប់បងម្លាញ់ជេមសុកនេះគាត់បើគ្រាន់តែជាឃោសនិកនិយាយតាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធ្វើឲ្យមាន ឲ្យបងប្អូនយើងមួយចំនួនចាប់អារម្មណ៍ជាមួយគាត់ជេរបចោជាមួយគាត់វិញបានតែគាត់មិនអាចអោសទាញឲ្យមនុស្សទៅដើរតាមគាត់ហើយជឿគាត់បានទៀតទេមិនមិនមែនទើបតែគាត់មិនមែនពេលដែលគាត់ហ៊ុនសែនឯងចេញទៅនឹងពេលដែលគាត់ទៅជាមួយហ៊ុនសែនឯងហ្នឹងទេមែនទេមែនតាំងពីហ្នឹងឯងតាំងពីមុនហ្នឹងមកតាំងពីគាត់នៅឯករាជ្យនោះតាំងពីគាត់មិនទាន់ចោះចូលជាមួយហ៊ុនសែនឯងមកនោះ គាត់បានតែមកត្រឹមនិយាយឲ្យគេខឹងឲ្យគេតបតជាមួយគាត់តែប៉ុណ្្នឹងឯងតែគាត់មិនអាចប្រមូលកម្លាំងអ្នកប្រឆាំងបានទេហ៊ុនសែនគាត់គ្មានប្រមូលអ្នកប្រឆាំងបាន ទេយល់ទេគាត់គ្មានប្រមូលទេប្រមូលយកទៅគណៈបកប្រជាជននិងអ្នកគណៈបកប្រជាជននៅក្រៅប្រទេសច្បាច់ប្រមូលស្អីគណៈបកប្រជាជនដឹងខ្លួនឯងហើយហើយបើប្រមូលយកទៅគណៈបកប្រជាជនដដែលអាមិនគេហៅថាប្រមូលអ្នកប្រឆាំងអានឹងមិនមែនទេអានឹងឲ្យអ្នកគណៈបកប្រជាជននឹង ដដែលនឹងចេញមកនិយាយហ្នឹងចង់ប្រមូលអ្នកប្រឆាំងនេះប្រមូលដោយអាឡុងនេះឲ្យទៅគ្រប់គ្រងជេមសុកប្រមូលដោយអឺសម្ដេចឯកឧត្តមអង្រេទឹកណែណែណែណែអឺសរៃសខុមទៅគ្រប់គ្រងហេងថាសវុត ទៅគ្រប់គ្រងអ្នកផ្សេងផ្សេងទៀតដែលគេចេញមុខប្រឆាំងជាមួយហ៊ុនសែនឯហ្នឹងបើគាត់អស់ទាញពួកនឹងបាន អានឹងបានគេហៅថាអូសទាញអ្នកប្រឆាំងអ្ហ៎គេហៅអូសទាញអ្នកប្រឆាំងអូសទាញអ្នកប្រឆាំងណាគេអូសទាញអ្នកដែលមានឥទ្ធិពលប្រឆាំងជប់ដោយប្រជាពលរដ្ឋអ្នកគ្រប់តរនៅខាងក្រៅគាត់មិនដែរចេញមុខប្រឆាំងផងមិនហៅថាអូសទាញអ្នកប្រឆាំងឥឡូវមើលជេមសុកបានអូសទាញពីណាហើយបានឃើញបានអាចិត្រាកែវណាបានមកកហើនប៉ុន្តែមកកហើននឹង ចត្រាកែវនឹងគឺជាមនុស្សប្លាប្លា តាំងតែពីដើមមកគ្មានណាគេទុកចិត្តវាទេចឹងហើយ បានជាហ៊ុនសែននឹងរើសយកទៅប្រើទៅយកទៅព្រោះមនុស្សនឹងអត់ប្រយោជន៍ពីព្រោះវាប្លាប្លាប្លាប្លានៅក្នុងក្រមអាប្លាប្លាហ្នឹងមិនមែនទៅតែឥឡូវទេតាំងតែពីបង្កើត CNRM មុនបង្កើត CNRM បើមិនជឿខ្ញុំមកវានៅក្នុងក្របជាមួយខ្ញុំអានេះរៀនអសរខ្មែរតែជាមួយខ្ញុំទេអានេះនោះរៀនទ្រឹស្ដីរៀននិយាយស្ដីអីតែជាមួយខ្ញុំទេខ្ញុំខ្ញុំថា ហើយក្រោយមកហ្នឹងវាផឹកពេកវាលេងលបែងពេកទៅប្រពន្ធរោរឿងវាប្រពន្ធវាហ្នឹងណាប្រពន្ធក្រោយហ្នឹងប្រពន្ធនឹងរោរឿងរោរឿងថាបើសិនណាជាមិនឈប់មិនឈប់ផឹកមិនឈប់លេងលបែងស៊ីសងទេប្រពន្ធនឹងនឹងទៅនៅស្រុកខ្មែរវិញអាប្រពន្ធនឹងគេគួសមដែរសាច់ញាតិរបស់ហ៊ីប៊ុនហៀងដែរហ្នឹងណា មានទៅនេះស្អីសាច់ញាតិគេដែរហ្នឹងអញ្ចឹងណា បាទគេទៅស្រុកខ្មែរវិញចង់ឲ្យបាន ជាបងប្អូនឃើញវាទៅបួសឃើញវា ផ្ដាច់វាវាចង់ផ្ដាច់ពេកវាទៅបួសទៅបួសហើយបានអឺបានប្រហែលជាប្រហែលនឹងមិនឯងបួសហើយហ្នឹង គឺចាប់ដើមភ្លឺរហូតនឹងគេទៅរៀនអាមីតាភូតចឹងបានថាអ្នកបួសតិចវាច្រើនតែចេញមកអួតហួសវិស័យអាហ្នឹងបួសតិចបែកកម្មដ្ឋាន អ្នកបួសច្រើនច្រើនហ្នឹងសឹងគេអត់ចង់ហ៊ាននិយាយផងអ្នកបួសយូរឆ្នាំដូចខ្ញុំឯងសឹងតែមិនចង់ហ៊ាននិយាយធေါ်បងប្អូនអើយគេទៅបួសបានមួយអាទិត្យគេសឹកមកវិញ គេចេញមក live ក្នុង Facebook នេះគឺជាអដ្ឋាង្គិកមៈទាំង8បងប្អូន មានសមាទិដ្ឋិសមាកម្មន្តៈ សមាវិជាសមាកម្មន្តៈអីណានេះឧគេធ្វើឧគេធ្វើដូចគេគេមកបដៅធរណាគេគេតាំងខ្លួនគេធ្វើអាចារ្យដូចអាចារ្យនឹងសបើមយៈអញ្ចឹងណាអូយគេចេញមកប្លាប្លាប្លាប្លាប្លាខ្ញុំថាអើយអញអញរៀនធម៌20ឆ្នាំអានេះអញដើរទេសនាសឹងតែទូទាំងប្រទេស កម្ពុជាណាសឹងមកមកប្រទេសកម្ពុជាអញដើរទេសនាគ្រប់ច្រកលហកទាំងអស់ ដល់ពេលអញសឹកមកអញចង់ហ៊ានទាំងនិយាយធေါ်ផងឯងទៅបួសបាន3អាទិត្យអឺ2អាទិត្យមួយអាទិត្យទេមួយអាទិត្យសឹកមកវិញគេធ្វើឯងណានិយាយធေါ်អី ដាក់ឯណាសិតអង្គុលីមីអីណាអង្គុលីមីអីណាហឺអញហើយអញគឺមែន អូនផុនសែនផុនសែនប៉ុនកូម៉ានោះគាត់បួស20ឆ្នាំដែរគាត់មិនទៅឃើញទៅនិយាយធေါ်ផងអាបួស2អាទិត្យបងឯងមើលមិនដល់ពេលទៅផងម៉ែមើលចេញមកគេធ្វើនិយាយធေါ်គេប្លាប្លាប្លាដល់ពេលរួចទៅកាន់តែឈួតឈួតឈួតឈួតទៅទៅគ្រប់ត្របានហ៊ុនសែនគេទៅចោះចូលមុនដំបូងគេចោះចូលមួយជេមសុករួចជេមសុកទេតាមពិតជេមសុកទេអ្នកឲ្យហ៊ុនសែននឹងសរសើរអចិត្រា ឥឡូវបើមិនជឿខ្ញុំខ្ញុំឲ្យយកជើងទៅជន់អាចហើយមកធាក់លើមាត់ជេមសកអូច្រឡំធ្លាក់លើមាត់ខ្ញុំណាណាយកជើងជន់អាចធាក់បើជេមសុកមុនដំបងវាតាក់តងជេមសុកវាជេវាធ្វើឆ្លោះមួយជេមសុកអូឆ្លោះគ្នាណាឆ្លោះគ្នាចុះឡើងចុះឡើងដោយជេមសុកបំណងរបស់គេហ្នឹងគឺឲ្យអចិត្រាឆ្លោះជាមួយជេមសុកដើម្បីប្រមូលកម្លាំងយើងឲ្យគ្រប់តរអចិត្រាបន្ទាប់មកឲ្យអចិត្រាហ្នឹងទៅ លិតពងជេមសុក បំណងដែល មនុស្សមួយចំនួនទៀតដែលវាយប្រហារឆ្លោះជាមួយជេមសុកនឹងគោបំណងដើម្បីអស់ទាញគេហើយដើម្បីខ្លួនคลายទៅជាគិញរបស់ជេមសុក វាតតែឆ្លោះជាមួយជេមសុកមានអ្នកខ្លះពួកម៉ាក់ជេមសុកមានអ្នកខ្លះប្អូនធေါ်ជេមសុកមានថាដៃជួលឡុងដឹងអាទាំងអស់ បងជេមសុកបងម្លាញ់ខ្ញុំចង់ដើររបៀបមិនក៏ដោយគឺថាដើរអត់តាន់ពួកខ្ញុំទេគ្រាន់តែគាត់ធ្វើបាច់ប្រជុំក្នុងក្រុមប្រាប់ថាឥឡូវគេឲ្យអ្នកនេះមួយណាគេទៅធ្វើគិញរបស់យើងហើយប៉ុន្តែយកប្រើទៅអត់អត់ប្រយោជន៍ទេណាយកប្រើទៅអត់អត់ប្រយោជន៍ទេប្រើមានប្រយោជន៍យើងប្រើថ្ងៃណាមួយមើលទៅគួងតាគេលិចកតុយណាហើយធម្មតាតែយើងដឹងហើយយើងប្រើយើងប្រើប្រយ័ត្នហ្នឹងមិនចឹងណា ប៉ុន្តែប្រើកុំថាឡើយម៉ែគិញឪគិញហ៊ុនសែនចដូនមួយហ៊ុនចដូនគិញជាតាគិញជាទួតគិញរបស់ហ៊ុនសែនក៏ដោយឲ្យតែប្រើមកគណៈបកសង្គ្រោះជាតិគេប្រើហើយហែងយកប្រយោជន៍ពីអញអញក៏ចេះយកប្រយោជន៍ពីមាត់ឯងដែរណា មានរឿងខ្លះខ្ចីមាត់គ្នាវាឲ្យទៅប្រាប់វាទៅហ្នឹងដោយរឿងហ៊ុនសែនចូលមក បងឡុងរីអីហ្នឹងມັນសិតតែល្បិចយើងឲ្យហ៊ុនសែនចូលហើយយើងចង់ចាប់ហ៊ុនសែនហើយចង់ឲ្យហ៊ុនសែនខ្មាស់គេណាអេមានអីអត់មានអីហ៊ុនសែនចូលមកផ្លុកហើយ មាន ប្រជុំធំដុំអីបងប្អូនប្រជុំថ្នាក់ក្រមថ្នាក់ក្រមជាតិហ្នឹងហើយហ៊ុនសែនទៅចូលថ្នាក់ក្រមជាតិនោះមិនមែនមានន័យតែថ្នាក់ក្រមជាតិនោះវាអន់ទេប៉ុន្តែតំណែងរបស់ហ៊ុនសែនវាមិនសមចូលជាមួយនឹងថ្នាក់ក្រមជាតិ យល់ទេមិនមែនមានន័យថាថ្នាក់ក្រោមជាតិអត់ទេតែហ៊ុនសែនទៅចូលនោះអត់មានគ្នាច្រើនទៀតគេអត់មាននិយាយទៀតចូលទៅអាសូរតែលួចថតបាននិយាយអីទៅ ហើយបើសិនណាជាហ៊ុនសែនចូលមកគ្រប់ច្រកគ្រប់លហកលួចថតបានទាំងអស់ណាម្លេះសំអានោះយកទៅចាក់ឯផ្សាយរថ្ងៃផ្សាយទាំងអស់មកទល់គ្នានឹងម៉ោងហ្នឹងតាំងពីយើងយកចាប់ចោលលួចចូលតាម Zoom នឹងបានមកស្ងាត់ដូចចោលលួចសេះ ស្ងាត់មានតែសំលេងប៉ុណ្ណឹងយកទៅ ប្រឡប់បញ្ហាទៀតណាស្ងាត់ដូចចៅលុយសេះយើងនៅប្រជុំតាម Zoom រហូតអាចគោស្អីហ៊ុនសែននឹងខ្លាំងស្អីអាមនុស្សល្ងងធ្វើចេះហ្នឹងណាអញ្ចឹងហើយបានជានិយាយខុសនិយាយខុសស្អីមានចេតនាអួត អួតកំពុងតែអួតរឿងបងជេមសុកអួតអួតអួតអួតអួតណែត្រូវមើលឲ្យច្បាស់ខ្ញុំដោយសារតែខ្ញុំនេះហ៊ុនសែន ឯងនឹងទេដោយសារតែខ្ញុំនេះហ៊ុនសែនខ្ញុំនេះអ្នកទៅសនំពោឲ្យអាប្អូនមានអង្គលៀងដោះលែងជនជាតិអូស្ត្រាលីមួយណាបើកុំតែបានខ្ញុំទេកុំអីលោកឯងលោកឯងមិនអាចណាលោកឯងត្រូវដឹងណាថាខ្ញុំណាអាចធ្វើឲ្យជនជាតិអូស្ត្រាលីម្នាក់នឹងដោះលែងដោយសារតែខ្ញុំទេបងប្អូនយកអាវីដេអូហ៊ុនសែននឹងយកយកអាវីដេអូហ៊ុនសែននិយាយត្រង់នោះមើលមុខគាត់ គាត់មិនមែនជាលេងទេណាហើយគាត់មិនមែនច្រឡំទេណាអ្នកណាគាត់ច្រឡំតែគាត់ចង់អួតស្មានតែមានអង្លៀងនឹងអត់តាមដាន ស្ដាប់គាត់ហើយស្មានតែអង្លៀងនឹងអត់តនោះព្រោះគាត់គាត់និយាយថាការដែលគេទៅជេរគាត់ដល់ប្រជាជនជាតិភូមិមាដែលទៅជេរគាត់នោះគាត់ថាពួកភូមិមានឹងអត់នេះទេ ដោយសារពួកភូមិមានឹង នៅជាមួយខ្មែរខ្មែរនឹងភូមិមាអង្គុយជួតគិតគ្នាអញ្ចឹងផ្នែកសាទៅ ផ្ញើសារទៅគាត់អញ្ចឹងគាត់យល់ថាប្រជាជនភូមិមាននឹងមិនអាចបកប្រែសម្លេងគាត់បានទេណាគាត់ប្រភ្លើអញ្ចឹងណាបានជាគាត់និយាយអញ្ចឹងទៅបើគាត់និយាយអញ្ចឹងគាត់អួតអញ្ចឹងទៅគ្មានអាណាទៅសួរអ្នកភូមិមានហើយអ្នកភូមិមានក៏មិនដឹងគាត់និយាយអីដែរបងប្អូនហើយនិយាយមិនតាន់បានប្រមាណផងអ្នកនាំពាក្យរបបអាលៀងចេញមកឆ្លើយបដិសេធភូមិថាសម្ដីលោកហ៊ុនសែននិយាយនោះមិនមែនការពិត គេមិនបានបានដោះលែងយុទ្ធជាភូមិនោះណាអូយបងប្អូនឲ្យដូចជេមសុកថាដកក្តរវាយក្បាលហ៊ុនសែនចឹងសំទោសបងជេមសុកឲ្យខ្ញុំនិយាយតាមភាសាបងជេមសុកបើឯងខ្លាំងអញដកក្បាលក្តរវាយក្បាលឯងទៀតញីសាហាវមកជេមសុកក៏ធម្មតាទេពាក្យប្រវត្តិនេះឯងរៀនតាមដែរបែឯងរៀនតាមដែរ ដូចមានអង្គលៀងដកកដោវាយក្បាលហ៊ុនសែនពុកពុកពុកឲ្យដាក់ផ្លឹបទៅវិញណាណែរឿងហ្នឹងមិនលេងសើចទេណារឿងហ្នឹងវីមើលធ្វើនិយាយហើយខ្មាស់គេអត់ញ៉ាំបាយស្រួលទេមិនដាច់ប្រហែលថ្ងៃហ្នឹងញ៉ាំបាយស្រួលទេហឹមហ៊ុនសែនឯងមិនមែនទៅតែខុសឥឡូវទេហ៊ុនសែនឯងនេះបោកប្រាស់គេដល់រហូតហ្នឹងកុហកគេដល់រហូតហ្នឹង ប៉ុន្តែជាមួយអាណែជាមួយអាលាំងខ្លាចខ្លាចអាលាំងបញ្ជូនគ្នាមកបញ្ជូនក្រមសកម្មប្រយុទ្ធមកប្រយុទ្ធមួយអាឡេវដល់ពេលអញ្ចឹងមានអីមានអីបងប្អូនសុំទោសគេឲ្យញ័រមាត់សុំទោសគេឲ្យអាខុនឲ្យអាខុននឹងអឺទៅសេសាបទៅសុំទោសគេហើយទៅសេ Facebook ខ្លួនឯងទៀតទៅសេ Facebook ខ្លួនឯងហើយ ឲ្យប្រព័ន្ធផ្សព្វផ្សាយនឹងជួយផ្សព្វផ្សាយទៀតជួយផ្សព្វផ្សាយសុំទោសបងអូនលៀងអូនលៀងអើយបងសុំទោសអូនលៀងបងសុំទោសអូនលៀងអូ my god ខ្ញុំថាពួក CPP អ្នកគ្រប់តរហ៊ុនសែនណាខ្ញុំថាអ្នកអ្នកដែលគេមាន អ្នកដែលគេមានចិត្តមនសិការខ្លះខ្លះណាគេខ្មាស់គេហ่าបងប្អូនណាប៉ុន្តែ បើពួកអាថោកថោកមួយចំនួនណា វាជួយនិយាយទៀតវាជួយនិយាយថាតម្រៃជើង4គួងតែមានផ្លាត់អ្នកប្រាចេះស្ទាត់គួងតែមានផ្លិចអ្នកណាមិនខុសអញប្រាប់ឯងនយោបាយការទូតខុសមួយម៉ាត់នឹងងាប់បដ ாய் អាហើយនិយាយមិនត្រូវគ្រាន់តែប៉ុណ្ណឹងគេណោះគេថាអូអាមួយនេះនិយាយនយោបាយការទូតកន្លងមកសិតតែកុហកគេហ្នឹងមានបានពិតប្រកបហើយឃើញវាចេះតែចោតគេចឹងណាចេះតែចោតគេចឹងគេអត់ទាន់បានដោះលែងផងថា ថារបបនឹងដោះលែងហើយដោយសារគាត់សុំបងផាត់ជាយបដូរចិត្តបានថាយ៉ាប់អើយយ៉ាប់អើយអោដេជោហើយដេជោខ្ញុំនិយាយរឿងហ្នឹងបងប្អូនណាសម្ដេចពូនធរមានអង្គលៀងដោះលែងតាមសំណើសម្ដេចបងហ៊ុនសែនហើយអត់ទេថ្ងៃក្រោយទៅគេដោះលែងយ៉ាងម៉េច បងបងប្រៃវែងឬក៏លោកពូប្រៃវែងអ្នកមីងប្រៃវែងខ្ញុំអត់ដឹងណាអត់សំខាន់ទៀតទេឥឡូវអត់សំខាន់ទៀតទេអ្វីដែលសំខាន់បំផុតនឹងគឺហ៊ុនសែនគាត់បាននិយាយរួចហើយគាត់បាននិយាយហើយថាណែអ្នកជនជាតិអូស្ត្រាលីដែលត្រូវបាន ដោះលែងហ្នឹងគឺដោយសារគាត់សុំដល់ឥឡូវហ្នឹងហ៊ុនសែនមិនសុំទោសគេថាអត់ទាន់ដោះលែងផងអញ្ចឹងបើស្អែកខាន់ស្អែកមានអង្គលៀងដោះលែង ក៏យើងនៅតែសោចឲ្យហ៊ុនសែនដែរហើយពួកអា CPP វាយកទៅអួតហើយសង្ស័យថាសង្ស័យថាដើម្បីឲ្យយើងប្រតិកម្មនឹងមិនស្រួលមិនស្រួលចេះទេតាបងប្អូនខ្ញុំសង្ស័យចេះខ្ញុំសង្ស័យណាខ្ញុំសង្ស័យថាពេលដែលសម្ដេចដេជោលុងនឹងនិយាយអញ្ចឹងរួចហើយកំពុងតែសើចចំអកអីរួចហើយ ហើយ គេសុំទោសអីរួចហើយ គ្នា គ្នាវាសុំទោសអីរួចហើយបន្ទាប់មក វារលុយគ្នាមើលអាដាមគិតមេងអឺអាដាមអ្នកអង្គញាម៉ុងរ៉ាធីអឺសម្ដេចនានាសុំម្នាក់មួយលានម្នាក់20ម៉ឺន30ម៉ឺនមកអឺដើម្បីយកទៅលួងចិត្តអាអូនថោះខ្ញុំឈ្មោះអាលៀងតិចអឺចូលចូលបើពួកអាប្រឆាំងគេថាមើលមើលអាឡុងវាកំពុងតែសោចចំអកលក់លើយដល់ខ្ញុំ អារឿងខ្ញុំចេញសបុតសុំទោសគេមកជុំងុំ គេលក់លើយឲ្យខ្ញុំ ខ្ញុំក្អួតឈាមខ្ញុំក្អួតឈាមណាខ្ញុំក្អួតឈាមដូច្នេះឯកឧត្តមអ្នកអង្គញា មេតាជួយលុយខ្ញុំធ្វើម៉េចឲ្យបានអឺ15លានដុល្លារដើម្បីខ្ញុំយកទៅលួងអាអូនអាអូនលៀងខ្ញុំឲ្យបន្ទាប់មកយក15លានដុល្លារនឹងដើម្បីជាធ្នូនៃការឲ្យដោះលែងជនជាតិអូស្ត្រាលីម្នាក់នឹង ស្រាប់តែ2 3 4 5ថ្ងៃក្រោយមួយអាទិត្យពីរអាទិត្យក្រោយមកស្រាប់តែគេដោះលែងព្រឹបព្រឹបហ៊ុនសែនថាណែអាប្រព័ន្ធផ្សព្វផ្សាយឆ្កែឆ្កួត រន្ទះបាញ់ទាំងអស់គ្នាពួកឯងត្រូវតែនាំគ្នាវាយពួកអបឆាំងវិញថាណែឥឡូវអាអូនថខ្ញុំមានអង្លាំងវាដោះលែងតាមសំណុំពរខ្ញុំមែនហើយ ពិតណាស់ថ្ងៃមុនខ្ញុំនិយាយខុសហេពិតណាស់ថ្ងៃមុនខ្ញុំនិយាយខុសប៉ុន្តែខ្ញុំបាន សុំវាមែនខ្ញុំបានសុំវាមែនគ្រាន់តែខ្ញុំទទួលព័ត៌មានមិនច្បាស់ខ្ញុំថាគេលេងហើយឥឡូវបែរទៅជាមិនទាន់លេងប៉ុន្តែមុននឹងក្រោយក៏គួរថាត្រូវដូចគ្នា ប៉ុន្តែអស់15លានបាត់ម៉ែអាថ្លែនអស់15លានតម្រាំជួលអាអង្គលៀងឲ្យដោះលេងហឹងចង់ឈ្នះពួកប្រឆាំងចង់ឈ្នះអាឡុងងាប់អញហើយអាល្បិចនឹងនិយាយកាក់ទុកឲ្យមុនទៅហើយបងប្អូនបងប្រៃវែងរំលឹកអញ្ចឹងទៅខ្ញុំខ្ញុំរំលឹកកាក់មុនទៅហើយអញ្ចឹងមើលបងប្អូនចាំមើលបើវាសាអញ្ចឹងហើយចាំមើលបងវា ដល់ពេលវាដល់លេងពួកអាប្រព័ន្ធផ្សព្វផ្សាយអូយវាផ្សាយផ្សាយផ្សាយផ្សាយផ្សាយវាផ្សាយតែមើលឯងពួកអាប្រឆាំងឯងមើលណាហើយមើលឥឡូវមែនទេគាត់ទៅសម្ដែងនិយាយច្រឡំតាថ្ងៃមុននោះគាត់ទៅសម្ដែងនិយាយច្រឡំតាមែនច្រឡំទេតាមពិតគេមានបាននិយាយពីរឿងដោះលែងនឹងផងប៉ុន្តែដល់ពេលនិយាយច្រឡំអញ្ចឹងអាសុកចិត្តអស់លុយ15លានច្រឡំមួយម៉ាត់ដើម្បីឈ្នះចិត្តអាដេកចូលឡុងអញចំណាយលុយអស់5 5ទៅ10លានដុល្លារដើម្បីឲ្យសោកប៉ាន់មានអង្លាំងឲ្យដោះលែងហើយមនុស្សម្នាក់បងប្អូន15លានដុល្លារចំជាអស់ចាយ៉ាង15លានដុល្លាររបស់អាលាំងអាលាំងវាកំពុងត្រូវការលុយផងនោះវាកំពុងត្រូវការលុយឲ្យចូលហ៊ុនសែនជាមួយនឹងអាលាំងបងប្អូនធរវេជូណាទៅវាឲ្យប្រាក់សខុននឹងថាអីប្រើផ្លាក អីអីអីរដ្ឋមន្ត្រីអាស៊ានអីទទួលបន្ទុកអីទៅស៊ើបសួរអីវាយកលេសហ្នឹងទៅវាដឹកលុយមកមកវាដឹកលុយត1000 15លានហ្នឹងទៅឲ្យអាមានក្នុងលៀងដឹកលុយសុតវាខ្វាយលុយសុតនោះដឹកលុយវាប្រើផ្លាកជាអីជាអីដែលដែលដែលដែកសខុននោះដែកសខុនគេជាប្រធានស្អីគេអាស៊ានអីគេនោះ រដ្ឋមន្ត្រីអាស៊ានអីដើម្បីសមោះសមួលអីរឿងភូមិអីនោះអើហ្នឹងទៅប្រើផ្លាកហ្នឹងទៅវាមិនទៅនេះអីវាទៅជួអាលាំងយកលុយអាលាំងហើយវាត្រឡប់មកផ្ទះវិញមកត្រឡប់ផ្ទះមកវិញមកពី3មួយអាទិត្យក្រោយពីអាទិត្យក្រោយមកគេដោះលែងជនជាតិអូស្ត្រាលីហ្នឹងទៅហ៎គេដោះលែងជនជាតិអូស្ត្រាលីហ្នឹងទៅ ហើយឲ្យប្រព័ន្ធផ្សព្វផ្សាយជេរមកអាឡុងវិញទៅអេរួចបាត់ចឹងបានថាអើយគឺថា ខ្ញុំមិននិយាយថាហ៊ុនសែននៅលើបាតដៃខ្ញុំទេហ៊ុនសែននៅក្រោមបាតជើងខ្ញុំទេណាបងប្អូនណាហ៊ុនសែនគឺនៅក្រោមបាតជើងកុំថាឡើយហ៊ុនសែនកូនចៅហ៊ុនសែនទាំងអស់នៅក្រោមបាតជើងខ្ញុំទេណាពិតណាស់តរងៃវាកាន់កភ្លើងកាន់តាហ៊ានកាន់រត់ក្រោះកាន់អាវុធកាន់អីទាំងអស់ប៉ុន្តែពួកអាដែងអស់នឹង នៅក្រោមបាតជើងយើងទេវាអត់នៅលើ បាតជើងយើងបានទេពួកអាដែងហ្នឹងនៅលើ បាតជើងយើងអត់បានទេ ពិតណាស់ថាយើងរាល់ថ្ងៃនឹងធ្វើការត្រេកត្រកស៊ីអត់ស៊ីឃ្លានប៉ុន្តែគំនិតបញ្ញារបស់វាបាធីរបស់វាគឺនៅក្រោមបាតជើងយើងទេណាថាឲ្យវានៅលើបាតដៃលោកគ្រូសុនតារាចោះតែទុកឲ្យវានៅក្រោមបាតជើងខ្ញុំក៏បានដែរហេមែនមែននេះណាខ្ញុំជន់វាមកព្រោះខ្ញុំអត់អ្នកស្រាតខោព្រោះលោកគ្រូសុនតារាតើតលើកវាដាក់នៅលើបាតដៃបានស្រាតខោបាន បើខ្ញុំអ្នកដំពងអ្នកដំពង វាតតែយកទៅដាក់នៅខាងក្រោមបានខ្ញុំជន់ពងវាបានហើយបើសិនណាវាខុសគ្នាយ៉ាងណាបងប្អូនចាំបងប្អូនចឹងប៉ុណ្ណឹងចាស់បងប្អូនណាខ្ញុំអត់មានអីទៀតទេមានតែប៉ុណ្ណឹងហើយហើយថ្ងៃនេះរៀងសើចច្រើនណាស់បាទនិយាយខ្លួនឯងសើចខ្លួនឯងដូចឈួតចឹងឡើយអឺបងប្អូនណាខ្ញុំសូមអរគុណច្រើន ហើយខ្ញុំសូមស្វាគមន៍ចំពោះក្រុមការងារទូទួលសម្លេងមនសិការខ្មែរដែលមានប្អូនជនវៀនហើយនិងបងវិបុលហើយនឹងយើងមាន បងប្អូនយើងឯទៀតឯទៀតបាទយើងមានបងប្អូនយើងឯទៀតឯទៀតក៏ចូលរួមនៅក្នុងមនសិការដែរប៉ុន្តែខ្ញុំចង់ជម្រាបបងប្អូនអញ្ចេះប្រហែលជាបងប្អូនអាចបាត់មុខខ្ញុំពីការផ្សាយបន្តផ្ទាល់មួយរយៈ តូចឬក៏មួយរយៈធំយ៉ាងណាខ្ញុំអត់ទាន់ដឹងទេប៉ុន្តែអឺប្រហែលជាចាប់ពីថ្ងៃអាទិត្យខាងមុខនឹងទៅបាទថ្ងៃអាទិត្យណាចាប់ពីថ្ងៃអាទិត្យខាងមុខទៅអញ្ចឹងកិច្ចការងារទូទួសម្លេងមនសិការទាំងអស់ខ្ញុំបកគលឲ្យក្រុមការងារទូទួមនសិការទាំងអស់គាត់អ្នកគ្រប់គ្រងទាំងអស់អូខេខ្ញុំនៅលេង Facebook ដោយគេដូចឯងចូលគ្រប់ចូលក្រាំងដោយគេដូចឯងអញ្ចឹងគ្រាន់តែបាត់បុក ចេញពីការផ្សាយបន្តផ្ទាល់អឺចេញផ្សាយបន្តផ្ទាល់ហើយទុកឲ្យក្រុមការងារទូទួលសម្លេងអ្នកសិកាខ្មែរគាត់អ្នកផ្សព្វផ្សាយតែខ្ញុំធ្វើការងារផ្សេងបាទបើតែលេង Facebook ធម្មតាខ្ញុំប្រហោះធម្មតា បាទពេលខ្លះទៅប្រហែលជាអាចមានឱកាសចូលធ្វើជាវាគ្មិននៅក្នុងទូទួលមនសិការដែរណាបងប្អូនណាហើយចាប់ពីថ្ងៃអាទិត្យយ៉ាអាទិត្យក្រោយនេះ អាទិត្យហ្នឹងអាទិត្យហ្នឹងអាទិត្យហ្នឹងមែនអាទិត្យក្រោយអាទិត្យហ្នឹងចាប់ពីថ្ងៃអាទិត្យហ្នឹងទៅអញ្ចឹងសូមជំរាបលាបងប្អូនពីទូរទស្សន៍មនសិការអឺការ live ផ្ទាល់មិនមែនការលេង Facebook ឯងលេង Facebook នៅលេងធម្មតាបាទហើយអឺបាត់មួយរយៈសិនណាមួយរយៈតូចក៏មិនដឹងមួយរយៈធំក៏មិនដឹងទៀតណាបាទអញ្ចឹង ទុកឲ្យបងប្អូនយើងក្រុមការងារទូទួលសម្លេងរាសិកាមានបងសេរតនាមានខិនចម្រឿន មានដាលេអ៊ុយមានឈុនវៀនមានបងវិបុលមានម៉ែក្មេកកូនប្រសាណាហើយនឹងមានអ្នកផ្សេងផ្សេងទៀតបាទអឺគាត់ចូលរួមប្រឹងប្រែងម្ដង សម្ដេចដេជោឡុងគឺនៅពីក្រោយស្ងាត់ អត់ឡាយតទៅទៀតពួកពួកឡាយតទៅទៀតជេរអាមួយនោះអានោះខឹងខឹងអបទៅខឹងវាខឹងលាឲ្យសុំលាបងប្អូននៅ ថ្ងៃក្រោយ ថ្ងៃអាទិត្យថ្ងៃអាទិត្យគឺចាប់ពីថ្ងៃអាទិត្យទៅគឺអត់បានឃើញមុខឡាយទៀតទេណាបងប្អូនណាបើតែអាចជជែកគ្នាតាមខមមិន តាមនេះបានបាទហើយអឺ ហើយកុំថាអឺខ្ញុំគេទិញបាត់ហើយគេទិញឲ្យឈប់និយាយអត់ទេគេអត់មានណាទិញឲ្យឈប់និយាយទេបាទអត់មានទេខ្ញុំធ្វើការងារផ្សេងខ្ញុំធ្វើការងារផ្សេងដែលមិនអាចឡាយបានសូមអរគុណណាបងប្អូនណាសូមជម្រាបលា សុខភាពល្អសំណាងល្អទាំងអស់គ្នាជួបគ្នាម្ដងម្កាលប៉ុន្តែស្អែកឡាយថ្ងៃសៅរ៍ថ្ងៃសប្ដថ្ងៃពហោះឡាយថ្ងៃសុក្រឡាយថ្ងៃសៅរ៍នៅឡាយចាប់ពីថ្ងៃអាទិត្យទៅលេខឡាយបាទ បាទចង់សូមអរគុណណាបងប្អូនណាជូនពរសុខភាពល្អសំណាងល្អទាំងអស់គ្នាបងប្អូនជួបគ្នាពេលក្រោយពេលស្អែកខាន់ស្អែកទៀតណាបាទសូមអរគុណ